ចូលរួមមួយនឹងបញ្ហាគុណចាស់ហើយបងណិតរៀបរាប់មកហ្នឹងគឺដីសោកហ្នឹងវាកើតមកពីភយសនៈ5យ៉ាងដោយការវិនិច្ឆ័យញាតនឹងមួយទៅវិនិច្ឆ័យទ្រព្យសម្បត្តិនឹងមួយទៅវិនិច្ឆ័យសុខភាពមានជំងឺរោគាឈឺអីចឹងទៅចឹងប៉ុន្តែ ហើយនឹងវិនះសិលក៏នាំឲ្យសោកដែរណាវិនះនៅសមាធិដ្ឋិក៏ណាក្នុងព្យាសនៈហ្នឹងវាសភាពរីងស្ងួតក្នុងចិត្តណាពុះក្តៅដូចរងាស់ស្ករត្នោតចឹងណាវារីងទៅខាស់ទៅដៅទៅចឹងចឹងហ្នឹងឯងចឹងគឺជាសេចក្តីទុក្ខណា នៅក្នុងវត្តដាក់ហ្នឹងចឹងកើតមកពីក្តីប្រកម្មក្នុងបច្ចុប្បន្នហ្នឹងហើយព្រះដែលមានពភាព្រះអង្គទ្រង់សម្ដែងពីសភាពតិចនៃប្រខៃណាស្របដែលមិនមាននៅសេចក្តីសោកហ្នឹងចឹងដូចព្រះអង្គទ្រង់សម្ដែងនៅក្នុងបណ្ឌិតវគ្គកាលដែលព្រះអង្គទ្រង់គង់ ចាំព្រះវស្សាទី12នៅវេរញ្ញក្រៀមក្នុងស្រុកវេរញ្ជាហ្នឹងមេរាធិរាជហ្នឹងក៏បណ្ដាលចិត្តអ្នកស្រុកហ្នឹងវេរញ្ញព្រាមអីអីដែលរតនាព្រះអង្គឲ្យគង់ចាំព្រះវស្សាហ្នឹងរួចទៅភ្លេចអត់មានបានទំនុកបំរុងអីព្រះអង្គទេហើយ ព្រះរាមាវិភាព្រះអង្គទ្រង់ស្ដេចយាងទៅបិណ្ឌបាតក៏អត់មានអ្នកណានឹករលឹកឃើញស្វាយចង្ហាន់បិណ្ឌបាតអីដល់ព្រះអង្គឡើយព្រះអង្គទ្រង់ស្ដេចយាងចេញមកវិញហើយហ្នឹងមេហ្នឹងចង់ចំអកលោកឡាយឲ្យណាប្រកោដំហ្នឹងមុនទៅម្ដងទៀតហ្នឹងឯងកោដំអត់បានចង្ហាន់ទេ ថាមេហ្នឹងធ្វើមិនឲ្យតថាគាត់បានចង្ហាន់ហ្នឹងអត់អីទេព្រះអង្គអត់អីមុនតម្ដងទៀតយាងតម្ដងទៀតបានណាមេហ្នឹងមានបំណងចង់ឲ្យព្រះអង្គយាងតែម្ដងទៀតទៅឲ្យមេអ្នកស្រុកហ្នឹងចំអកលក់ឡាយព្រះអង្គអត់បានចង្ហាន់មុនតែម្ដងទៀតអញ្ចឹងណានឹងឯងព្រះអង្គទ្រង់ប្រកាសអំពីការដែលព្រះអង្គទ្រង់សោយនៅបៃតិ ជាអាហារដូចជាអភិសរៈព្រមព្រោះណាហើយភិក្ខុទាំងឡាយ500ព្រះអង្គនឹងទាំងព្រះអគ្គសាវកទាំងព្រះអនន្តអីអីទាំងអស់ហ្នឹងចឹងមិនបានចង្ហាន់ឆាន់គ្រប់គ្រាន់ទេណាប៉ុន្តែមិនមានសោកសៅអីទេណាដោយបង្និតលើកឡើងចឹង អានឹងគ្រាន់តែ យើងផងក៏សบายសบายនឹងអានបត្រៃ3ដកចុះរំភិក្ខុទាំងអស់ហ្នឹងនៅជាមួយនឹងព្រះមានពភាណាមួយ ជាព្រះអរហន្តជាព្រះអគ្គសាវកទៅទៀតព្រះមហាមុគលានចង់ទៅនិមន្តបិណ្ឌបាតនៅឧត្តរករទ្វីបអីចង់នាំភិក្ខុសង្ឃអីទៅចឹងចឹងក៏ណាព្រះរាមាភិកមិនឲ្យឲ្យធ្វើហ្នឹងឯង គឺទុកជាគំរូដល់ភិក្ខុក្រោយក្រោយទុកជាគំរូឲ្យចេះមានសេចក្តីជាយាមចេះមានសេចក្តីអត់ធន់នឹងឯងពិតមែនតែពេលហ្នឹងព្រះអង្គមានអកុសលវិបាកឆាន់ចង្ហាន់បាយអង្គក្រហមភិក្ខុទាំងឡាយឆាន់ចង្ហាន់បាយក្រៀមដែលគេសម្រាប់ទុកឲ្យសេះអញ្ចឹងពួកអ្នកសេះទាំង 500រតេះនឹងមកក៏ឈប់នៅតំណឹងដែរហើយមកតាមក្រោយការបណ្ដាលរបស់មេហ្នឹងអញ្ចឹងទៅអ្នកទាំងអស់ហ្នឹងនឹករលឹកឃើញព្រះរាមាភិក្ខនិងភិក្ខុសង្ឃហ្នឹងបានថ្វាយចង្ហាន់ហ្នឹងពួកអ្នកស្រុកអត់ទេ នៅក្នុងអំណាចមេគ្រប់សង្កត់ទៅទាំងអស់អញ្ចឹងបានឆាំចង្ហាន់បាយកក្រហមបាយសេះហ្មងទៅគេទៅរាប់ដាំឲ្យសេះហ្នឹងដាក់ ក្រៀមក្រៀមអីហ្នឹងលេខទឹកអីអីឲ្យសេះហ្នឹងណាហ្នឹងឯងទៅ3ខែទៅហ្នឹងគឺព្រះអង្គមិនឲ្យព្រះមហាមុគលានទៅធ្វើអីធ្វើអីទេ គឺឲ្យមានសេចក្តីអត់ធន់ទុកជាគំរូដល់ភិក្ខុទាំងឡាយមកក្នុងព្រះសាសនានេះ ត្រូវឲ្យចេះអត់ធន់មិនមែនមកបួសនឹង ដើម្បីបច្ច័យ4មិនមែនមកបួសនឹងដើម្បី រស់ហេតុតែចៃវបណ្ឌបាតជាដើមនឹងទេឲ្យតែអាចរស់នៅបានប្រព្រឹត្តព្រះមច្ចរិយធម៌កុសលធម៌ចម្រើនឡើងអកុសលធម៌សាបសូន្យទៅរហូតដល់ទៅរួចទៅព្រះអង្គក៏យាងមកពិខនិមន្តមកសាវត្ថីអីអីហ្នឹងវាមានរឿងណាពួកអ្នកដែលអាស្រ័យនឹង បណ្ឌបាតរបស់ភិក្ខុសង្ឃនៅសាវត្ថីនឹងបរិភោគឆ្អែតគ្រប់គ្រាន់ទៅនៅសាវត្ថីនឹងក៏មានការប្រព្រឹត្តអនាចារផ្សេងផ្សេងសបាយសើចលេងវាយតប់គ្នាទៅស្ទឹងអចរៈបតីទៅអីទៅនៅក្នុងវត្តអីអីហ្នឹងគឺថាបាយឆ្អែតទៅលេងហ្មងទៀតហ្នឹងហើយតាមវិស័យក្មេងទៅអីទៅលោតតត់ភ័ក្រវាយតប់គ្នាលែងគ្នាហ្នឹង នឹងឯងដល់អញ្ចឹងទៅរឿងរ៉ាវភិក្ខុទាំងឡាយហ្នឹងក៏សន្ទនាអំពីការដែលភិក្ខុនៅវេរញ្ញក្រាមនឹងឯងមិនមានចង្ហាន់អីដែលជាបណិតឲ្យឆាន់ឆ្អែតឲ្យគ្រប់គ្រាន់អីទៅក៏ប៉ុន្តែមានបហាប្រតិស្ងប់រងាប់នឹងឯងចឹងនឹងបានព្រះអង្គទ្រង់ដាច់យាងមកត្រាស់សរសើរដល់កម្លាំងចិត្ត ឲ្យប្រព្រឹត្តត្រឹមចរិយធម៌ឲ្យបានសម្រេចនៅអគ្គផលនឹងឯងចឹងអង្គទ្រង់ត្រាស់ថាសັບពតៈវេសัพបរិសាវិជ្ជន្តិអ្នកកាមកាមាលពយន្តិសន្តោសុខេអ្នកផតថាអថវាទុខេអ្នកអ្នកឧចាវៈចាំងបណ្ឌិតាទេសយន្តិគឺ សัพរោះទាំងឡាយលះបង់នៅឆន្ទរាគៈក្នុងធัวទាំងពួងកណាសัพពថវេសัพបរិសាវជន្តិវជន្តិហ្នឹងគឺថាលះបង់នៅឆន្ទរាគៈទាំងនឹងឯងសัพពថៈហ្នឹងគឺនៅ ក្នុងខណ្ឌធាតអាយតនៈទាំងពួងហ្នឹងនឹងសัพរោះទាំងនឹងឯងដល់ទៅថ្នាក់ព្រះអរហន្តនោះនឹងឯងហើយ អ្នកកាមកាមាលៈបយន្តិសន្តោសន្តោហ្នឹងក៏អ្នកស្ងប់រងាប់ហ្នឹងគឺសัพពរោះនឹងឯងចឹងគឺអ្នកបរិស័ទលៈបយន្តិនេះលោបយោនោចន្តស្អែកណាការរអ៊ូរតំការពោលល្ងើល្ងើអានឹងលៈបយន្តិទាំងពោលរអ៊ូរតំ ព្រោះហេតុតែប្រាថ្នាក្នុងកាមទាំងឡាយកាមកាមាហ្នឹងចឹងហ្នឹងឯងគឺរូបសម្លេងក្លិនរសផតពៈហ្នឹងហ្នឹងឯងរឿងរអ៊ូរតំហ្នឹងយើងស្ដាប់បានហើយមិនមែន បាននៅអារម្មណ៍ជាទីត្រេកអរជាទីពេញចិត្តអីទៅចេះតែរអ៊ូរតំអីទៅទេមានការតោះចិត្តដកដង្ហើមធំរអ៊ូរតំប៉ុន្តែលក្ខយន្តិនេះសូម្បីនិយាយប្របាច់ប្រប៉ោចរយរាយទៅបានអីឆាន់អីអីចឹងទៅឬក៏ព្រឹត្តទៅអែបអបបញ្ចប់បញ្ចែងកុហកមិនទៅពួនកូនសក់ទុកអីយ៉ាងម៉េចយ៉ាងម៉ាអីអីចឹងទៅគឺយកចិត្តយកថ្លើមទេចឹង គឺថាមិនមែនគ្រាន់តែប្រកបដោយមហាប្រតិយអនុគ្រោះដើម្បីដឹកនាំឲ្យបាសក់អីអីនឹងបានមករាប់អានប្រសាសនាស្ដាប់ពធអីទេអានេះគឺថាគួសមហ្នឹងហើយ អែបអបដើម្បីបានរតនានិមន្តសម្ដែងធัวនិមន្តឆាន់អីអីចឹងនឹងតាមនៃអដ្ឋថាលោកបញ្ញុលសេចក្តីនឹងទាំងហើយក៏គណិតលើកបាញ់មិញអីដែរនឹងរឿងទាំងអស់ហ្នឹងនឹងឯងប៉ុន្តែចំពោះអ្នកស្ងប់រងាប់គឺអត់ទេ អ្នកកាមកាមាលៈបយន្តិសន្តោ បុគ្គលអ្នកស្ងប់រងាប់ហ្នឹងគឺมันមានពាក្យសម្ដីអាឡិបអាឡប់រយរាយឧរតំពាក្យសម្ដីចជុះអីទៅព្រោះហេតុតែប្រាថ្នានៅ ក្នុងកាមទាំងឡាយទេចឹងកណាស់នឹងណូណាស់មកមួតណាស់ដោយតែព្រះអង្គត្រាស់រលាស់គាថាមកទៀតចឹងសុខខេនផតថាអថវេទុខេនអ្នកឧចាវេចាំងបណ្ឌិតាទេសយន្តិគឺបណ្ឌិតទាំងឡាយអ្នក ទេសយន្តៈនេះហ្នឹងឯងគឺមិនសំដែងនៅអុចាវចាំងនេះអាភាពឡើងចុះអុចាវចាំងអុចៈហ្នឹងវាឡើងទៅអវិចាំងហ្នឹងវាចុះមិនសំដែងអាការឡើងចុះ ចំពោះសពនឹងទុកទៅណាសពខេននេះផតថាវាមានការពលត្រូវដោយផាសៈនឹងអញ្ចឹងទៅ ហើយវាមានសុខមានទុកហ្នឹងណាសុខខេនផតថាអថវាទុខខេនអ្នកហ្នឹង ហ្នឹងហើយហើយមិនមែនចំពោះទៅសុខនឹងទុកទេនេះគ្រាន់តែជា ប្រធាននៃធម៌ទេសនាទេ គឺលោកធម៌ទាំង8មិនសំដែងអាការឡើងចុះនឹងគឺជាការរៀបរាប់ឲ្យឃើញគុណរបស់ប្រថុយណាស្របនឹងបន្ថែមទៅទៀតទៀតហើយបើបានដោះប្រជ្រៀតគ្នាទៅគឺថាជួយទុកគ្នាប៉ុន្តែដោយក្នុងពជាដកដែលព្រះអង្គសម្ដែងប្រោសពញាតិ នគរទេវកហៈនិងកបិលភ័ណ្ឌដែលមានការតោះតេងគ្នាមកលើកនោះ ដែលដណ្ដើមទឹកស្ទឹងរោហិណីហើយក៏មានរឿងប្រកម្មគ្នារហូតមកដល់ព្រះរាជារៀងខ្លួនហើយព្រះអង្គទ្រង់ស្ដេចយាងទៅ ប្រោសហ្នឹងព្រះអង្គសម្ដែងឲ្យឲ្យ មានការព្រមព្រៀងគ្នាព្រះអង្គលើកវិជាដក អំពីព្រៃឈើនៅនឹងព្រៃហែមពៀនណាក្នុងកាលដែលព្រះអង្គជារុក្ខទេវតាទៀតបានប្រកាសឲ្យទេវតានឹងស្រ័យវិមាននៅនឹងដើមឈើដែលចិត្តស្និទ្ធនឹងគ្នាព្រោះជួយជួយទប់គ្នានៅពេលមានខ្យល់ហើយមានទេវតាអង្គនោះលោកទៅនៅនឹងដើមឈើតែឯងខាងក្រៅចឹងទៅ ហើយក្រោយមកមានខ្យល់ខ្លាំងមករលំរលំហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់លើកយករឿងរ៉ាវពជាដកដែលព្រះអង្គជារុក្ខទេវតាហ្នឹងប៉ុន្តែដូច្នេះគឺនៅក្នុងព្រះសាសនានេះ ដោយពុទ្ធបរិស័ទយើងមាន ការប្រព្រឹត្តទៅក្នុង ព្រះវិន័យប្រទៅក្នុងសិលដែល ជាឫសគល់សំខាន់នាំឲ្យមានការលូតលាស់ចម្រើនឡើងនៅដើមមេឃស្លឹកហ្នឹងហើយបានការព្រមព្រៀងគ្នាហ្នឹងជួយទប់គ្នានឹងឯងទាំងចឹងគឺក្នុងព្រះវិន័យជាអាយុជាឫសគល់នៃពុទ្ធសាសនា តាមដែលព្រះ ឧបល័យបានប្រកាសសម្ដែងនៅក្នុងគម្ពីរអបទេពហ្នឹងព្រោះណាពុទ្ធបរិស័ទយើង មានសិលដែលប្រព្រឹត្តទៅនាំឲ្យមានបៃតៈមានបាមកជៈសបាយជ្រះថ្លាក្នុងចិត្តទីស្វាកម្មវិសុទ្ធិមត្តណោព្រោះបាននឹករលឹកឃើញ ដល់អំពើដ៏ស្អាតស្អំបរិសុទ្ធរបស់ខ្លួនទៅ វានាំឲ្យមានបសុទ្ធិចិត្តស្ងប់ចឹងក៏ណាទោះជានឹកឃើញអំពើបាបកម្មមិនល្អខ្លះដែលបានធ្វើហើយក៏ដោយក៏មិននាំឲ្យក្តៅក្រហាយទេពីព្រោះមានអរតីវិរតីបាបាគឺថាមិនមិនត្រេកអរនឹងបាបហើយបានវាចាបាប ហ្នឹងគឺជាមង្គលមានសេចក្តីសុខប៉ុន្តែឆ្លាតបាននឹករលឹកឃើញដល់ការវាចាបាបនឹងឯងចឹងទៅមិនមិនឲ្យអំពើកម្មដែលកន្លងទៅហើយនឹងមកដុតរលឲ្យកើតជាវិបដិសារៈឬក៏កុកកច្ចៈក្តៅកាហាយស្ដាយក្រោយទេ ម្យ៉ាងគឺបានអប់រំ ចម្រើនទៅដោយសតិបញ្ញាបានដឹងថាអកុសលកម្មដែលកើតឡើង ក្នុងខ្លួនយើងក៏ដោយក្នុងអ្នកដតីក៏ដោយគឺវាមានលោភៈមូលតោសៈមូលមោហៈមូលជាឫសគល់ហើយដល់ទៅបានអប់រំចម្រើនបញ្ញាទៅ បានដកនៅសេចក្តីប្រកម្មថា មាន ខ្លួនយើង ជាអ្នកធ្វើ នៅ អកុសលកម្មហ្នឹងវានៅលើអកុសលមូលទាំងព្រះសិរីបត់សម្ដែងក្នុងសម្មាទិដ្ឋិសោតបីដកលេខ20ហ្នឹងដែលបានដឹងអំពី អកុសលកម្មដឹងពីអកុសលមូល ហើយក៏ដឹងពីកុសលកម្មដឹងពីកុសលមូលហើយក៏បានលះនៅទិដ្ឋានុស័យនឹងបាននឹងសម្មាទិដ្ឋិ ដែលព្រះសិរីបុត្រសម្ដែង លើកឡើង ជាដំបូងនឹងជាការអប់រំចម្រើនបញ្ញាទាំងបានដឹងចំពោះកម្មដែលកើតឡើងហ្នឹងអំពីហេតុមូលហ្នឹងគឺហេតុណាលោភៈទុសៈមោហៈនាំឲ្យធ្វើអកុសលកម្មណាដូចព្រះអង្គកូលីមៀលអីចឹងយើងគ្រាន់តែសន្មតថាព្រះអង្គកូលីមៀល ប៉ុន្តែតាមពិតគឺដោយបរមត្ថមានតែចិត្តចេតសិករូបទេគ្រប់អង្គគ្រប់គ្នាមានតែប៉ុណ្ណឹងហើយអកុសលកម្មកើតពីអកុសលមូលប៉ុណ្ណាហើយអកុសលមូលហ្នឹងមានអ្នកណាធ្វើឲ្យខ្លួនឯងទេចឹងគ្រប់ព្រះអង្គគ្រប់គ្នាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេដល់តែមានបញ្ញា បានដឹងទៅលើបរមត្ថធម៌ហ្នឹងទៅ មិនមិនប្រកាន់មិនប្រកាន់ថាវានៅលើខ្លួនយើង ដែលជាអ្នកបង្កើតកិលេសឲ្យខ្លួនឯងឬក៏អ្នកដតីធ្វើឲ្យអីក៏អត់ដែរហើយក៏អត់មានខ្លួនយើងជាអ្នកទទួលនៅលោភៈទុសៈមោហៈនោះទេមាន តែលោភៈទុសៈមោហៈដែលវាមានបច្ច័យផ្សេងផ្សេងកើតឡើងតែឯងចឹងទៅជាសង្ខារធัวចិត្តហើយនាំឲ្យមានអកុសលកម្មចឹងទៅ អានឹងក៏អត់មែនជាអ្នកមកទទួលទោសកំហុសសោកសៅអីទេអានឹងពោលដោយបរមត្ថណាបើបញ្ញត្តិគឺយើងនិយាយគ្នាតាមនឹងខុសហើយក៏សូមកមាទោសអីចឹងទៅនឹងឯងដើម្បីជាការបានសង្រួមតទៅឬក៏អរិយុពវេតៈអីក៏កែបានដោយការសូមកមាទោសអីអីហ្នឹងអានឹងរឿងបញ្ញត្តិដែលប្រព្រឹត្តទៅតែដល់ទៅបរមត្ថ គឺថាมันមានសេចក្តីប្រកម្មជាសត្វជាបុគ្គលអីជាអ្នកធ្វើកិលេសឲ្យខ្លួនឯងទេ គឺថាមានសភាពតិចទៅដោយសារបានកំណត់ដឹង ទៅលើរូបធម៌និងនាមធម៌នឹងឯងលះនៅសកាយៈតិថិបានគណា នឹងគឺខ្ញុំម្ដាគ្រាន់តែលើកអំពីពុទ្ធបរិស័ទយើងដែលមានសេចក្តីសុខសេចក្តីទុក្ខនឹងខុសគ្នាដោយការដែលចេះដឹងនិងមិនចេះដឹងបើអត់បានចេះដឹងក៏ចិត្តទៅកើតទុក្ខដៅកាហាយនិងអំពើខុសស្គមឆ្គងអីផ្សេងផ្សេងដែលបានធ្វើនឹងចឹងទៅ តែដល់ទៅបានចេះដឹងក៏លះបង់នៅសេចក្តីក្តៅក្រហាយស្ដាយក្រោយហ្នឹងហើយក៏មានអរតីវិរតីបាបាជាមង្គលដ៏ដំបណ្ណាហើយជាសិរីសួស្តីនៃជីវិតតទៅពីព្រោះបានធ្វើទានរក្សាសិលចម្រើន នៅកុសលធម៌ជាគ្រឿងស្ងប់រងាប់ទៅណា គឺជាអ្នកស្វែងរក នៅសេចក្តី សុខស្ងប់ ដាក់ខ្លួន ប្រសិជ្ជានៅពីវេរាទាំងកណានឹងគឺដោយសារបាននៅការចេះដឹងយល់ក្នុងកូនក្នុងចៅអីគឺថាប្រព្រឹត្តទៅតាមកម្មគឺចិញ្ចឹមកូនចៅមានការសង្គ្រោះកូនចៅអីអីហ្នឹងក៏ទៅតាមសង្កហធัวគឺធัวសង្គ្រោះជាកិច្ចជានទី ប៉ុន្តែមិនលូកចូលទៅដល់ទៅថ្នាក់ចាត់ចែងហួងហែងឲ្យចេះឲ្យចោះខុសអំពីសេចក្តីពិតទេព្រោះមានបញ្ញា បានដឹងអំពីការពិតនៃសង្ខារមិនប្រឆាំងជាមួយនឹងសច្ចធម៌ទេនឹងមានសេចក្តីសុខហើយហើយបានជ្រាបដឹងអធិស្រ័យនៃមនុស្សយើង អ្នកម្នាក់ផ្សេងផ្សេងគ្នាដែលសន្សំក្នុងសន្តានមកនឹងឯងដូច្នេះគឺថា មានការចម្រើនទៅដោយសេចក្តីសុខស្ងប់ជាមួយគ្នានឹងគ្រប់រឿងទាំងអស់ពីព្រោះរឿងមែនប៉ុន្តែទៅតកតួងទៅនឹងការពិតគឺចិត្តចេតសិករូបហើយវាអត់មានអ្វីដែលមិនមែនជាការពិតទេនៅក្នុងបរមត្តធម៌ហ្នឹងគឺពិតទៅតាមហេតុត្រឹមត្រូវ100%នឹងឯងទោះជាជីវិតយើង រស់នៅក្នុងការប្រែប្រួលយ៉ាងណា ពីមានលៀបទៅអត់លៀបមានយោះទៅអត់យោះពីសរសើរទៅមានអ្នករតីនិន្ទាអីនឹងយ៉ាងណាសុទ្ធតែត្រឹមត្រូវទៅតាមការពិតទាំងអស់ក៏ណាវាមានចិត្តចេតសិកក្នុងអ្នករតីនឹងដែលសន្សំអធិស្រ័យមកចឹងមិនមែនជាការពិតយ៉ាងម៉េចទៅ ជាបរមត្តណានឹងឯងទោះជាអ្នករតីនឹងឯងមិនត្រូវអធិស្រ័យនឹងយើង អាចនឹងរិះគន់ខ្នំខ្នាញ់អីនឹងយ៉ាងណាហើយវាតាកទួងនឹងអកុសលវិបាករបស់យើងទៀតមិនមែននៅលើតែអ្នកដតីសពទេអាការដែលយើងលឺលឺគេនិយាយស្ដីនន្ទាឬក៏ពាក្យសម្ដីមិនគួរកប់បីអីនឹងយ៉ាងណានឹងសោតវិញ្ញាណនឹងអកុសលវិបាកទាំងកណានឹងគឺអកុសលវិបាករបស់យើងហើយហើយ ទោះជាឃើញក៏ដោយណាមើលអសមើលរូបភាពអីទៅដឹងរឿងក៏ដោយគឺយើងមិនអាចរំលងចោលបានទេអ្វីដែលយើងត្រូវរលឹកសិក្សាគឺចក្ខវិញ្ញាណទាំងព្រោះណាចក្ខវិញ្ញាណហ្នឹងគឺវាជាកុសលវិបាកឃើញរូបល្អប៉ុន្តែដល់ទៅឃើញរូបមិនល្អអាហ្នឹងគឺអកុសលវិបាក គឺមិនមែនឃើញឯងឯងទេមិនឮឯងឯងទេមិនដឹងក្លិនដឹងរសដឹងថាតពៈឯងឯងទេគឺវាជាវិបាកត្រូវតែអាស្រ័យកម្មជាបច្ច័យចឹងគឺពុទ្ធបរិស័ទយើង បានសិក្សាពធัวបានចេះ ដឹងទៅ មានការអប់រំចិត្តចឹងរស់នៅទទួលយកការពិតនឹងឯងមកជាអារម្មណ៍នៃសេចក្តីស្ងប់រងាប់ចិត្ត ចឹងទៅគឺបាននៅសេចក្តីសុខហើយហើយរឹងរិទ្ធតែជ្រះថ្លានឹងព្រះបរមសាស្តាដែលជាគ្រូណែនាំទូមានព្រានបដៅប្រាប់ពីការពិតនឹងឯងចឹងសូមបានពុទ្ធបរិស័ទយើងស្ដាប់នៅពធតទៅដែលគុណចាស់អង្គនឹងរតនាមកកាសសម្ដែង ប៉ុន្តែដោយសេចក្តី ជ្រះថ្លា បងប្អូនកូនចៅសិស្សានុសិស្សអីអីហ្នឹងដាប់ពធัวមានឧបនិស្ស័យល្អបានជួបនឹងបរតនត្រ័យធ្វើឲ្យជីវិតយើងមាន ខ្លឹមសារទាំងវ័យវ័យយើងធ្លាប់ជួបធ្លាប់ប្រទះធ្លាប់មានធ្លាប់បានក្នុងសង្សារវដ្តនឹង គឺមិនបានជាទីពឹងព្រោះ មិនបាននៅទីពឹងហ្នឹងហើយបាន ជាមិនរួចផុតចាកភពជាតិកំណើតហ្នឹងគឺប៉ុន្តែឥឡូវយើងបានជួបនឹងព្រះពុទ្ធពធប្រសង្ឃយើងអាចនឹងចង្រួមទាំងលះបង់នៅ លោភៈទុសៈមោហៈលះបង់នៅអ្វីអ្វីគ្រប់យ៉ាងគឺថាចូលមកគៀកកាត់ចិត្តបរតនត្រ័យហើយដើម្បីឲ្យស័កសមនឹងតម្លៃនៃបរតនត្រ័យដ៏ពងខ្ពស់ជាអនន្តគុណនឹង គឺយើងត្រូវតែស្អាតណា គឺយើងមិនកបីជាធុងសម្រាមអីស្មោកគ្រោកអានឹងសម្រាប់តែដាក់សម្រាមដល់តែយើង ត្រូវមកទទួលបរតនត្រ័យយើងត្រូវតែជាភេទជាអ្នកមាសភេទជាអ្នកប្រាស់ភេទជាអ្នកប្រាក់មាសរតនៈអីឲ្យឲ្យល្អទាំងគឺការដែលយើងមានសិលល្អនេះឯងនឹងឯងជា ជាការប្រៀបដូចជាភេទជាអ្នក មាសអីចឹងទៅណាដើម្បីទទួលយកនៅព្រះធម៌ដែលព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយយើង បានស្គាល់ព្រះពុទ្ធតាមរយៈនៃបត្រៃបីដកស្គាល់ព្រះសង្ឃក៏តាមរយៈនៃបត្រៃបីដកហ្នឹងចឹងគឺយើងត្រូវតែជាបុគ្គលស្អាតល្អស័ក្តិសមនឹងសទ្ធាដែលជាដៃ ទទួលយកនៅអវាទរបស់ព្រះអង្គដោយតែព្រះអង្គត្រាស់ចំពោះសហមបតីព្រំថាអបារុតាទេអមតសទ្វេរាយេសោតវន្តោប្រមញ្ញចន្ទសັດធាំងទ្វានៃព្រះនិព្វានតថាគតបើកហើយអ្នកដែលមានតិចអាចស្ដាប់សម្លេងបានហ្នឹង គឺថាចូលបញ្ចេញនៅសធាមកជាដៃជាភាជនៈដើម្បីទទួលយកសេចក្តីនៃពធัวដែលតាគាត់សម្ដែងប្រាប់នឹងឯងចឹងពុទ្ធបរិស័ទសូមជ្រះថ្លាក្នុងការស្ដាប់ពធัวតទៅចឹងសូមអនុមោទនីសូមអរតនីនិមន្តចឹង នុមោទនីជាបឋមខ្ញុំបកណាំចាស់សូមលើកកំបងកងអញ្ជលីគោរពនិងនមស្ការចំពោះព្រះប្រជុំ3នៃបត្រៃរតគឺពុទ្ធរត1ធម្មរត1និងសង្ឃរត1ដោយ សេចក្តីគិរវៈជ្រះថ្លាសូមនមស្ការមន្តមន្តកាយក្រថ្វាយបង្គំចំពោះ គ្រូចាតិកាព្រះគ្រូសោតស្ដាំព្រះគ្រូសោតស្វែងកណាកាកសំគ្រប់ព្រះអង្គ ព្រះត្រីសង្ឃថេរានុត្រៈគ្រប់ព្រះអង្គដែលមានប្រវត្តិមានវត្តមានគង់ប្រថាប់នាវលាកាសព្រឹកនេះសូមចម្រើនពរចំពោះ លោកគ្រូធម្មចារអគ្គបណ្ឌិតបុត្រសវងសូមចម្រើនពរអាដាមលោកទាវអ្នកញាអស់លោកលោកស្រីញាតិញោមពុទ្ធបរិស័ទសាធិសពបរិសប្រុសស្រីបងប្អូនសាសនាសិស្សទាំងអស់ដែលបានគោរពអញ្ជើញចូលរួមសន្តាប់ព្រះសធម្មនាវេលាកាសព្រឹកនេះហើយញាតិញោមប្រុសស្រីទាំងអស់ ឃើញថ្មមើលទៅឃើញថាស្ដាប់លោកគ្រូអគ្គបណ្ឌិត ដោយយកចិត្តទុកដាក់ឲ្យពិរោះញាតញោមមកពិរោះញាតញោមក៏ពិរោះចាស់ចាស់ណាប៉ិនបងប្អូនបងប្អូនក្មេងៗដឹងថាម៉េចទេមិនដឹងថាកម្មវិសុទ្ធិនឹងមានយ៉ាងម៉េចមានន័យយ៉ាងម៉េចសកាយតិដ្ឋិនឹងមានន័យយ៉ាងម៉េចរូបសម្លេងក្រិនរស់ផោតថាពៈធម្មរមនឹងមានន័យយ៉ាងម៉េចអត់ដឹងទេចេះតែញឹមញឹមមិនដឹងរឿងអីទេណាប៉ិនសម្រាប់យាយតាគឺពិរោះ សម្រាប់អាត្មាគ្រប់ព្រះអង្គគឺពិរោះនឹងហើយធរវាមានបត់ដើមបត់កណ្ដាលបត់ចុង ហើយ លោកគ្រូបានបញ្ជាក់ហើយកដោបរួមអត្តន័យសេចក្តីមកប្រសិនបើញាតិញោមពុទ្ធបរិស័ទសាធុសពរស់ប្រុសស្រីទាំងអស់ញាតិញោមចង់រួចផុតចាក់ទុកអាឡូបងប្អូននោះលោកគ្រូអ្នកគ្រូជួយអធិស្ឋ័យសម្រួលឲ្យបងប្អូនអង្គុយតាមតុកឲ្យស្ងៀមបន្តិចມັນជាវែងទេណាពេលវេលាយើង ខ្លីណាស់ ហ្នឹងហើយក៏យាយតាគាត់ស្ងាត់ហើយប៉ុន្តែឡែកតែបងប្អូនទេ យើងសង្រួមធ្វើម៉េចឲ្យទៅជាសិស្សដ៏ល្អគ្រូមានបង្រាច់បង្រៀនហើយមុនមកចូលរួមកម្មវិធីណាស្ងាត់តិចដើម្បីយាយយាយស្ដាប់ផងហើយបងប្អូនក៏ត្រូវស្ដាប់ពីទួនាទីរបស់បងប្អូនដែរបន្តិចទៀតប៉ុន្តែបងអាសានិយាយញឹកហើយដោយដែលលោកគ្រូបានបញ្ជាក់ខាងដើមហើយប្រសិនបើញាតញោមពុទ្ធបរិស័ទទាំងអស់ចង់រួចផុតចាកទុក្ខលែងចង់មានជាតិ ជារាជាធិមរណៈតទៅទៀតដើម្បីដាក់ដល់ទីឋានបរមសុខសុខពលព្រះនិព្វានឬមួយក៏ញាតញោមចង់បានសេចក្តីសុខស្ងប់ទោះបីជាបច្ចុប្បន្ននេះឬអនាគតទៅមុខទៀតយើង មិនទាន់បានដាក់ដល់ទីឋានបរមសុខសុខពលព្រះនិព្វាន តែយើងត្រូវចេះហាត់ពុតលុតដំអប់រំកាយវាចាចិត្តរបស់យើងនេះឲ្យមានរបៀបរៀបរយ។ ឲ្យទៅជាកាយវិវេកស្ងប់កាយចិត្តទៅវិវេកស្ងប់ចិត្តឧបតិវិវេកស្ងប់ក្នុងកិលេសដោយការធ្វើសមថវិបស្សនាពលត្រូវក្នុងពធហើយញាតិញោមពុទ្ធបរិស័ទចង់បានសេចក្តីសុខលោកគ្រូបញ្ជាក់ខាងដើមញោមញោមអើយនេះមើលមកនេះញោមកុំអាលគិតរឿងបច្ច័យប្រយ័ត្នដោយផ្លែចន្ទីណាញោមនេះមើលមកនេះដោយស្ដាប់លោកគ្រូបញ្ជាក់ខាងដើមមិញថាយ៉ាងម៉េចខ្លះញាតិញោមណាស្ដាប់បានយ៉ាងម៉េចខ្លះមិញហ្នឹងហ៎ គឺក្បាក្តោបអត្តន័យមកវិញផ្សារដើមក្រែងញាតញោមស្ដាប់មិនតាន់អីអាឡៃតងក់ខ្លះអីខ្លះអីហេវបបហេវបាយអីមកតាំងពីព្រឹកណាបើញោមចង់បានសេចក្តីសុខញោមត្រូវហាត់ពុតលត់ដំ អប់រំកាយវិជាចិត្តឲ្យមានរបៀបរៀបរយហើយចង់បានសេចក្តីសុខស្ងប់ញោមត្រូវលះឆន្ទរាគៈគឺការស្រឡាញ់ពេញចិត្តអត្តាការប្រកាន់ចំពោះតួខ្លួន មានសកាយតិដ្ឋិជាដើមលក្ខនឹងលក្ខនិយាយដោយគ្លីញោមអស់នៅសេចក្តីប្រាថ្នា គឺញោមបានសេចក្តីសុខហើយតន់ទេញោមឲ្យតដកតណ្ហាគឺសេចក្តីប្រាថ្នាខាងដើមចេញ គឺសុខហើយតែបើញោមនៅតែមានសេចក្តីប្រាថ្នាទុកនៅតែតាមជាប់ញោមជានិច្ចសោមនស្សទុមនស្សនៅតែតាមញាតញោមជានិច្ចលោកធម៌8នៅតែមាន កាលណាមានសេចក្តីប្រាថ្នាបានរបស់ដែលគួរបានពេញចិត្តក្នុងរបស់ដែលគួរពេញចិត្តសោមនស្សតែបើប្រាថ្នារបស់នឹងវាមិនបានរបស់នឹងទុមនស្សកើតឡើង ថ្នាំងថ្នាក់អអន់សបុនចិត្តຕົកក៏កើតឡើងឬក៏បានរបស់នឹងហើយថែរសារបស់នឹងមិនបានរបស់នឹងបាត់បង់ទៅវិញក៏នាំឲ្យញាតញោមកើតទុក្ខឬក៏បានរបស់នឹងហើយកាលណាបានលោភៈកើតកាលណាលោភៈចម្រើនអវិជ្ជាបាំងមុខកាលណាអវិជ្ជាបាំងមុខអកុសលធម៌ចម្រើនណាស់ហើយតើកាលណាអកុសលធម៌ចម្រើននាំឲ្យញាតញោមពុទ្ធបរិស័ទចុតិបរិសន្ធិប្រកបជាទៅកលែងក្រោមហើយអត់ទៅលើទេញាតញោម មនុស្សស័កសម្បត្តិតឹងចៈក៏មិនបានទេវៈស័កសម្បត្តិតឹងចៈក៏មិនបានកុំចាំបាច់តរនិព្វានដល់ស័កសម្បត្តិតឹងចៈចឹងត្រូវខំសន្សំឧបនិស្ស័យគឺសេចក្តីល្អទុកឲ្យហើយញាតិញោមហើយយើងបានស្ដាប់ពធគ្មានអ្វីប្រសើរជាងរស់ប្រធនេះទេញាតិញោមអាត្មាឃើញលោកគ្រូគាត់ស្រឡាញ់ពធពេញចិត្តក្នុងពធបដិបត្តិអប់រំខ្លួនរបស់លោកគ្រូតាំងពីក្មេងមកធ្លាប់បួសជាសាមណេរទៀតមិនចឹងឯងលោកគ្រូហ្នឹងហើយស្ដាប់ប្រវត្តិលោកគ្រូ គឺថ្មក៏ធ្លាប់ទៅអង្គុយស្ដាប់ពធលោកគ្រូដែរជាកូនសិស្សលោកគ្រូដែរការដែលមកបំពេញដបងដបងមកធ្លាប់ទៅស្ដាប់នៅវត្តណាឡោមបានប្រមាណដងដែរចឹងគឺគាត់ស្រឡាញ់ពេញចិត្តក្នុងធម៌ដោយយល់ថាគ្មាន ផ្លូវណា ប្រសើរជាងការសិក្សាធម៌ស្វាបជីពធម៌បដិបត្តិធម៌ហើយចេះដឹងក្នុងពធម៌ហើយណែនាំញាតិញោមឲ្យបានយល់ដឹងនៅពុទ្ធវចនៈរបស់ព្រះដ៏មានពភាកនេះហើយជាហេតុនាំឲ្យចម្រើននៅសាសនា មិនចម្រើនដោយសារកត់សាលាព្រះវិហារទេណាញោមព្រះពុទ្ធសាសនាចម្រើននៅពេលញាតិញោមបានយល់ដឹងពុទ្ធវចនៈយល់ដឹងពុទ្ធវចនៈហើយណែនាំអ្នកដែលមិនទាន់យល់ឲ្យគាត់បានយល់ដឹងផងញ៉ាំងបុគ្គលដែលមិនទាន់ជ្រះថ្លាឲ្យមានសេចក្តីជ្រះថ្លាឡើងបុគ្គលដែលមានសេចក្តីជ្រះថ្លាហើយឲ្យរឹងរិតតែ មានសេចក្តីជ្រះថ្លាជាបន្តទៀតតន់ទេញោមញោមតន់ដែរណា ចឹងគឺញាតិញោមពុទ្ធបរិស័ទក៏បីយល់ថាគ្មានពិរោះអីស្មើនឹងពិរោះពធនេះទេ ណាពិរោះអវ័យមិនស្មើនឹងពិរោះព្រះធម៌ថ្លៃតម្លៃអវ័យមិនស្មើនឹងតម្លៃនៃគុណធម៌ប្រពន្ធស្អាតអត់ដែលស្មើនឹងប្រពន្ធល្អក្រអវ័យមិនដែលស្មើនឹងរបស់ដែលអត់ប៉ិនបញ្ជាក់ខាងដើមថាពិរោះអវ័យមិនស្មើនឹងពិរោះព្រះធម៌ថ្លៃញោមរសំលេងអីឲ្យពិរោះដូចសំលេងពធអត់មានទេញាតិញោម សោសៀងសនាងសវីចាតារាចម្រៀងសុនស៊ីសមុទ្រប៉ែនរនរស់សរីសធីអឹងយាយសោះម៉ាត់អឹងនារីច្រៀងមកយោមថាបុរសប៉ុន្តែ ពីរោះក្នុងខណៈពេលដែលស្ដាប់ស្ដាប់ទៅពីរោះសោមនស្សកើតឡើង តែបើសំឡេងណាមួយមិនសូវពីរោះឬក៏មញេនឹងវាដាច់អគុយឬក៏អស់ថ្មញោមទៅមនស្សភ្លាមមែនមែនញោមតែព្រះធរណាញោម ទោះបីជាអាត្មាទេសក្នុងគណៈនេះលោកគ្រូសំដែងក្នុងគណៈនេះញោមស្ដាប់មិនទាន់បាន តែពេលដែលញោមយកទៅគិតនៅតាមផ្លូវញោមយល់កើតជាប្រយោជន៍តន់ទេញោមតែបើចម្រៀងញោមស្ដាប់បានត្រឹមពីរោះក្រោយពេលស្ដាប់មិនដឹងយកទៅបដិបត្តិអីកើតជាប្រយោជន៍មែនមែនញោមវាអត់មានកើតជាប្រយោជន៍ហើយបើចម្រៀងឥឡូវផងដឹងស្ដាប់ថាម៉េចញោមបើសុនស៊ីសមុទ្រគាត់ច្រៀងលោកគ្រូមានដើមសក្តីតួសក្តីសក្តីបញ្ចប់របស់គាត់ត្រឹមត្រូវហ៎ មុននឹងទៅជួបនាងកហ្នឹងគាត់ច្រៀងរៀបរាប់តាំងពីដើរទៅក្នុងព្រំនេះជួបព្រៃព្រឹក្សាបាក់សាបាក់សីយំទៅហើងអើងកងទៅដល់ជ្រោះមួយនេះឃើញកំមមួយនោះមូតទឹកអីរូបរាងស្អាតបាត់បានជាប់ជាពាក់ចិត្តស្នេហាក្រោយមកដឹងថាជាប្រពន្ធគេបានកើតទុកមែនមែនយងបានឈឺប៉ិនជំរៀងឥឡូវមានដើមសេចក្តីចឹងឯណា តែចាប់ផ្ដើមវប់ឈឺឲ្យលួយឲ្យបេះដូងហ្នឹងមិនដឹងរឿងអីចាប់ដើមឈឺទៅមកវាអត់ន័យ តែបើយើងស្ដាប់ពធមមានប្រយោជន៍ណាស់ញាតិញោមមានប្រយោជន៍ណាស់មកបញ្ជាក់ពីអានិសង្ឃនៃការស្ដាប់ធម៌បន្តិចចុះពួកពេលវេលាយើងមិនជាវែងទេលោកគ្រូក៏បែបប្រញាប់ហើយអាត្មាក៏ត្រូវទៅសម្ដែងព្រឹកនេះម៉ោង12ហ្នឹងគឺសុំគាត់ម៉ោង12តាមពិតគាត់និមន្តម៉ោងសម្ដែងម៉ោងមកដណ្ដប់កន្លះឆានត្រង់ហើយនៅកំពង់ចាមស្រីសធវត្ត7ឥឡូវសុំគាត់ម៉ោង12វិញលោកគ្រូអញ្ចឹងបញ្ជាក់ញាតិញោមថាការស្ដាប់ព្រះធម៌ដោយសេចក្តីគោរព ការបានស្ដាប់ប្រធរដោយសេចក្តីគោរពដោយយកចិត្តទុកដាក់ស្ដាប់ដោយយកនិសោមនសិការៈហើយមានវិមង្សាសមាសង្កបៈត្រេះរេះពិចារណាឲ្យយល់សេចក្តីនៅពេលដែលញោមស្ដាប់យល់សេចក្តីញោមបដិបត្តិកើតជាប្រយោជន៍ញ៉ាំងប្រយោជន៍បច្ចុប្បន្ននេះឲ្យកើតឡើងផងហើយប្រយោជន៍នៅអនាគតជាតិក៏រមែងចម្រើន ការធ្វើបន់ក៏បានផលឡាអានិសងច្រើនមកពីញាតញោមយល់កាលណាយល់ពីរបៀបធ្វើបន់យល់ពីរបៀបស្វែងរកសេចក្តីសុខ យល់ពីផ្លូវដែលដើរទៅកាន់ទីរលត់ទុកញោមអត់ស្វែងរកសុខដោយចាញ់បោកគេទៀតទេមែនមែនញោមដែលអត់សុកសុកជិះឡានពីកំពង់ស្ពឺទៅឲ្យគេជន់ទៀតទេមែនមែនយេអានឹងមកពីយើងវាមិនបានស្ដាប់ពីផ្លូវណាដែលយើងត្រូវដើរទៅរកសេចក្តីសុខយើងវាមិនបានស្ដាប់យល់ត្រេះរេះពិចារណា ឬក៏បានស្ដាប់ហើយមិនសូវយកចិត្តទុកដាក់ណាមិនសូវយកចិត្តទុកដាក់ស្ដាប់ចេះតែស្ដាប់ទៅណាញាតិញោម ស្រាប់ពធយាយតពីបរោះអើយបរោះញាតញោមខ្លះនោះណាញោមគាត់ថាដេគុណអើយកណាបើកវត្ថុចំប៉ុសម៉ោងដេគុណទេសឬចំម៉ោងលោកគ្រូទេសនិយាយតពីបរោះឲ្យទៅដល់ម៉ោងធរលោកគ្រូគឺនិយាយពីបរោះលុករហូត24ម៉ោងបើថាមាន24ម៉ោងលុក24ម៉ោងម៉ោងវាបរោះណាញោមវាទៅជាពិរោះមកលក់24ម៉ោងមិនមែនពិរោះនឹងបានស្រាប់ធរឯណាឲ្យទៅលើធរលក់បាទ លើធေါ်លោកបាតដោចំពេចឹងកណាថ្ងៃណានេះតនេចង់ប្រហកកសែតនិគុណមកកសែតទុកគ្រាន់ចាក់អំពេកណាសម្រាប់លោកស្រួលញោមមកញោមព្រោះទៅធေါ်ដូចចម្រៀងហើយញាតញោមអាហ្នឹងវាអត់ន័យប៉ុន្តែបើយើងស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់ហើយពិចារណារកហេតុនិងផលអាហ្នឹងបានវាកើតប្រយោជន៍ហើយស្ដាប់យកចិត្តទុកដាក់ហើយជ្រះថ្លាផងណាញាតិញោមណា ប៉ិនមុខនឹងសិតជ្រះថ្លាញាតិញោមបើមិនជ្រះថ្លាមិនខំប្រឹងអង្គុយស្ដាប់ពធទេសនាតាំងពីព្រឹកហ្នឹងទេមែនមែនយាយសិតតែជ្រះថ្លា កាលបើមានសេចក្តីជ្រះថ្លាសោមនស្សរីករាយត្រេកអរពេញចិត្តក្នុងបុណ្យកុសលហើយនោះហើយជាអបនិស្ស័យញាតិញោមក៏ជាអបនិស្ស័យជាពូជឥឡូវនេះញាតិញោមប្រៀបហាក់បីដូចជាផ្កាឈូកញោមសន្សំឥឡូវនេះណាដូចផ្កាឈូកដែលទៅងៃងើបចេញពីផុកណាងើបចេញផុតពីផុកណានៅឡើយតែមិនទាន់ផុតពីទឹកទេ ចេញពីភពហើយវានៅក្នុងទឹកពេលណាលូតចេញពីទឹកហើយក៏វាមិនទាន់រីកដែររងចាំឲ្យគ្រប់អាយុកាលនឹងហើយ រងចាំពន្លឺថ្ងៃមកជះត្រូវទៀតនឹងរីកហើយយ៉ាងណាមិញញោមបានស្លាប់ពធឥឡូវនេះប្រៀបហាក់បីដូចជាផ្កាឈូកនឹងចឹងឥឡូវតើងើផុតពីភពទេណាប្រឹងទៀតប្រឹងឲ្យរួចចេញពីទឹកទឹកនេះ គឺរាគាតិកលេសដែលត្រាំត្រែងក្នុងខណ្ឌសន្តាន កាលណាញោមអស់រាគាតិកលេសហើយ មិនចាំបាច់មានញោមអស់ខណ្ឌ5ទេ មិនចាំបាច់អស់អាសាសៈបាសាសៈទេ បើអស់កិលេសនោះហើយនិព្វានតើនេះញោមញោមណាឥឡូវនិយាយពីអានសង្ស្រាប់ធរនេះបន្តិចចប់ហ៎បើញោមស្ដាប់ធម៌ដោយយកចិត្តទុកដាក់មកលើកពីរឿងអតីតនិទាននៃការស្ដាប់ធម៌ដោយសេចក្តីគោរពព្រះសម្មាសម្ពុទ្ធព្រះអង្គគោរពអំពីធម្មកឧបាសក ធម្មិកបាសកញាតិញោមជាអ្នកមាននៅកល្យាណធម៌តាំងតែពីក្មេងមកគាត់ស្រឡាញ់ពេញចិត្តក្នុងបនដូចបងប្អូនអញ្ចឹងយើងស្រឡាញ់ពេញចិត្តចូលចិត្តស្ដាប់ធម៌តាំងពីក្មេងអញ្ចឹងធម្មិកបាសកមាននិស័យតាំងពីក្មេងអញ្ចឹងដែរចូលចិត្តបនពេញចិត្តបនរីករាយក្នុងបនត្រេកអរក្នុងបនជ្រះថ្លាក្នុងបនដល់តែគាត់ស្ថិតក្នុងបច្ឆិមអវ័យឬជារាវ័យវ័យចុងក្រោយ ថ្ងៃមួយគាត់ឈឺ ហើយផ្ដាំកូនថាណែកូន ឪបែបនៅមិនបានយូរទៀតទេណាកូននេះក៏ដឹងខ្លួនគាត់ណាញោមឪបែបនៅមិនបានយូរទៀតទេអញ្ចឹងកូនឯងទៅរតនាប្រសងមកឲ្យសោតសតបឋានសោតឲ្យពុកស្ដាប់ពេលដែលគាត់ដឹងតែខ្លួនគាត់គៀកហើយគាត់ត្រូវរត់ធរត្រូវរកប្រពុតត្រូវរកពធត្រូវរកប្រសងជាសរណៈដល់ប្រសើររបស់គាត់គាត់ដឹងថាជីវិតរបស់គាត់នេះគៀកហើយ កម្មបច្ច័យចិត្តមកផ្ដាច់ហើយ ចឹងគាត់ដឹងថាគាត់គៀកនឹងស្លាប់ហើយគាត់ផ្ដាំកូនចៅរបស់គាត់គាត់រកប្រពុតរកប្រធររកប្រសង់ចោះញោមញោមវិញភាកច្រើនដូចគៀកនឹងទៅបែបច្រើនដឹកប្រមូលកវលទុកកបោបែបម៉េចឯញោមញោមផ្ដាំឲ្យស្រីពៅដាក់កប៉ាវខ្លះអីផងកើទិញនំចេជៀនតាមផ្លូវអីក៏ម៉េចអត់មាននឹកឃើញស្រីពៅអត់មាននឹកឃើញកវលខ្សែកទេណាញោមរបស់នេះដោយលោកគ្រូបញ្ជាក់ហើយ ទាំងសកវិញ្ញាណកៈទ្របអសកវិញ្ញាណកៈទ្របគោកបីតម្រៃសេះមន់ទៀតផ្ទះស្រែចំការច្បារដំណាំរូបរាងទាំងមូលរបស់យើងនេះកូនចៅប្រុសស្រីប្តីស្រីជាទីស្រឡាញ់មិនជាសរណៈដ៏ប្រសើរសម្រាប់យើងទេសរណៈដ៏ប្រសើរពុទ្ធាំងសរណង្កេឆាមិធម្មំសរណង្កេឆាមិសង្ឃំសរណង្កេឆាមិតន្តិញោមឲ្យនឹកពុទ្ធសតិនឹងរលឹកពុទ្ធរលឹកពធរលឹកប្រសងរឿយរឿយញាតញោមបានបានណា ហើយយើងរលឹកប្រពុតរលឹកពធរលឹកប្រសងរឿយរឿយដល់ពេលរៀបនឹងចត់តិក៏នឹកឃើញអាហ្នឹងដែរមិនត្រឹមតែប៉ុណ្ណឹងទេបើញោមរលឹករឿយរឿយញោមចាក់ទៅបើមិនភ្ញាក់ក៏ភ្ញាក់រកប្រពុតពធរប្រសងដែរមែនមែនយាយប៉ុន្តែឥឡូវនេះសាកចាក់មើលតាចាក់យាយណាប្រកែភ្ញាក់មើលមកចង់ដឹងតិចមើលភាគ199%ចាក់បាច់បើយាយបើមិនរកតាមែនមែនញោមហើយតាចាក់បាច់បើមិនរកយាយឥឡូវហ្នឹងហើយតរនិពានឯណាឃើញបើតែរបៀបហ្នឹងណាញោមណា ញោមអានឹងមកពីសតិយើងនឹងវានឹករកតានោះហើយតាសតិនឹករកតយាយនោះចឹងត្រូវរលឹកប្រពុតពធប្រសងផងពរលឹកប្រពុតពធប្រសងផងចឹងធម្មិកៈបានសក់ចូលរឿងយើងនេះប្រយ័ត្នមិនម៉ៃដល់ម៉ោងឥឡូវអង្គគ្រូធម្មិកៈបានសក់ដឹងតែជីវិតគាត់គៀកហើយគាត់ត្រូវរកប្រពុតពធប្រសងជាទីពឹងចឹងគាត់ផ្ដាំកូនណែកូនទៅរតនីប្រសងមកសោតពធឲ្យពុកស្ដាប់ពុកបែបនៅមយូទេ កូនស្ដាប់តាមលោកឪពុកតើរតនីនិមន្តប្រសងព្រះសម្មាសម្ពុទ្ធចាត់ព្រះកសាវៈមកសូត្រធរសតបដ្ឋានឲ្យគាត់សូត្រស្ដាប់សូត្រឲ្យគាត់ស្ដាប់កំពុងតែសូត្រសូត្រសូត្រសូត្រធម្មិកអបាសកស្ដាប់សតបដ្ឋានសូត្រយាយថាពីពរោះនោះពរោះពរោះដល់មែនតែនណាញោមពរោះមែនតែនមកកំពុងតែពរោះពធពរោះពរោះពរោះក្នុងពធស្រាប់តែឃើញទេវតា ទាំងឆកម្មាវចរៈសួរទាំង6ជាន់មកទាំងអស់ញាតិញោមទេប្រាមកទាំង6ជាន់មកទាំងអស់យករត់មកមកទទួលធម្មិកអបាសកទាំងនៅរស់ហ្នឹងណាញោមយកមកទទួលដើម្បីឲ្យទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកមកទាំងអស់6ជាន់ហ្នឹងញាតិញោមហើយកាលហ្នឹងញាតិញោមមានប៉ាវឃើញទេប្រាមកទេញោមញោមមានពីណាខ្លះនៅក្បែរផ្ទះបាធម្មិកបាសកខ្លះលើកដៃអត់មានទេណាហីអត់អីមិនយើងសតើមកដល់ញោមហ៎ វត្តដាក់នឹងប្រែមកតន្ទោលទៅហើយនឹងមកមិនអញ្ចឹងគ្រូវត្តដាក់នឹងទោលទៅហើយនឹងមកទៅមកទៅមកយើងវាមិនដឹងមកពីណាខ្លះទៅមកទៅមកមិនដឹងប្រមាណជាតិចេញពីមនុស្សទៅទេវតាចេញពីទេវតាមកមនុស្សចេញពីមនុស្សទៅទេវតាចេញពីទេវតាទៅមនុស្សចេញពីមនុស្សជួនកាលវាមិនបានទៅទេវតាមកមនុស្សទៀតវាទៅអាស្អីក្រៅពីមនុស្សនោះទៀតចឹងទៅមកកើតចាស់ជឺស្រាប់វល់វល់ទល់ទៅហើយនឹងមកមិនដឹងមកពីណាខ្លះណា ចឹងយើងកុំប្រកាន់មមវាអត់មានអីប្រកាន់កើតញោមដូចអាធ្លាប់បញ្ជាក់ចឹងអាធ្លាប់លើក ជាឧទាហរណ៍មួយអាគិតឃើញជាឧទាហរណ៍មួយឲ្យញោមពិចារណាហើយញោមអាចភ្ញាក់ញោមប្រកាន់តែប្តីនេះ ជាប្តីញោមប្រពន្ធនេះជាប្រពន្ធញោមកូននេះ ជាកូនញោមផ្ទះនេះជាផ្ទះរបស់ញោមកវលនេះជាកវលរបស់ញោមខ្សែកនេះជាខ្សែករបស់ញោមញោមនៅប្រកាន់របស់នឹងថាជារបស់អញនៅ ពេលដែលអាសាសៈបាសាសៈខណ្ឌ5វាមិនតាន់រត់ចោលរូប ក្រោយពេលដែលអាសាសៈបាសាសៈខណ្ឌ5រត់ចោលរូបញោមមិនអាចប្រកាន់របស់អស់ទាំងនេះជារបស់ញោមបានទៀតទេមែនមែនញោមប្រកាន់ណាមិចបានបើញោមទៅទៅតែញោមកវល់វានៅតែកវល់មែនមែនយេមកជីវានៅតែមកជីដែរវាមិនទៅតាមយើងឯណាមែនមែនញោមផ្ទះវានៅតែផ្ទះប្តីវានៅតែប្តីប្រពន្ធវានៅតែប្រពន្ធហើយញោមថានេះប្តីខ្ញុំកណាអាត្មាថាដូចមែនតាញោមទេប្តីញោមមែននឹងមួយទេញោមអា ឧទាហរណ៍មិនបានលោកថាអញ្ចឹងមិនមែនមកបំបែកបំបាក់ទេណាស្រាប់លោកឲ្យតាន់តែប្តីខ្ញុំកណានៅជាមួយគ្នាតាំងពីមុនអពតឯគុណថាមិនមែនប្តីកណាជួយណាអត់ទេញោមគិតបន្តិចសិនញោមគិតថាឥឡូវនេះញោមកើតនៅស្រុកកងពិសីខេត្តកំពង់ស្ពឺមានប្តីឈ្មោះកប្រពន្ធឈ្មោះខកូនឈ្មោះងឈ្មោះចឈ្មោះឆមានប្តីមានប្រពន្ធមានកូននៅកំពង់ស្ពឺមានផ្ទះនៅកំពង់ស្ពឺស្រុកកងពិសីដល់តែញោមស្លាប់ពីកំពង់ស្ពឺនេះទៅញោមមិនមែនមកកើតនៅនឹងវិញទេ ឧទាហរណ៍តែស្លាប់ពីកំពង់ស្ពឺទៅកើតនៅកំពង់ចាមមានប្តីមានផ្ទះមានប្រពន្ធមានកូននៅកំពង់ចាមមួយកន្លែងទៀតស្លាប់ពីកំពង់ចាមទៅកើតនៅបាត់ដំបងមានប្តីមានផ្ទះមានប្រពន្ធមានកូននៅបាត់ដំបងមួយកន្លែងទៀតស្លាប់ពីបាត់ដំបងទៅកើតនៅកពតមានប្តីមានផ្ទះមានប្រពន្ធមានកូននៅកពតមួយកន្លែងទៀតស្លាប់ពីកពតទៅកើតនៅកចេះមានប្តីមានផ្ទះមានប្រពន្ធមានកូននៅកចេះមួយកន្លែងទៀតស្លាប់ពីកចេះទៅកើតនៅអាមេរិកកាំងមានប្តីមានផ្ទះមានប្រពន្ធមានកូននៅអាមេរិកកាំងមួយកន្លែងទៀតមួយណាប្តីយើងឲ្យប្រកាសញោមញោមមើលមើលមើលរហតិចមើលមួយណាប្តីឲ្យប្រកាសញោម ហាហើយជិះបើអត់មិនគឺរឿងអីយើងត្រូវប្រកាន់មកមិនក៏កវលនឹងនៅតែកវលអញដោះជូនលោកគ្រូអស់លោកគ្រូយកទៅកសាងអីអស់អត់ទេណាគិតតិសិតលោកថាលេងទេសិទ្ធាមានបញ្ញាណាណានិយាយចូលរឿងយើងនេះវិញដល់តែពេលគាត់ស្រាប់ពធបរោះទៅបរោះទៅកំពុងទៅបរោះនឹងសតបឋានសោតស្រាប់តែទេពណាឆកម្មវិចរៈសួរទាំង6ចន់យករាជរដ្ឋមកទទួល ធម្មកាបាសកឃើញតែគាត់ឯងញោមកូនចៅប្រសងអីសោតធរនឹងអត់ឃើញទេឃើញតែធម្មកាបាសកមួយ ណាគេនិមិត្តឲ្យឃើញដោយលោកគ្រូបញ្ជាក់ឲ្យកម្មវិសុទ្ធិមត្តណោឃើញនៅអវ័យដែលខ្លួនបានធ្វើຕົកមកដោយសេចក្តីល្អបរិសុទ្ធឃើញតែធម្មកាបាសកម្នាក់ឃើញទេពតានឹងរាជរដ្ឋមកហែហោមគាត់ថាកុំអាលសិនឈប់សិនឈប់សិនឈប់សិនឈប់សិន គាត់ស្រែកថាឈប់សិនឈប់សិនឈប់សិនចាំបន្តិចសិនលោកឯណេះកូនចៅឯណេះភ្ញាក់ព្រឺតែមកកូននោះប្រឈរភ្នែកអស់ហ៊ីអោពុទ្ធោហើយអោខ្ញុំយំណាស់ញោកូននៅក្បែរនឹងយំថាពុទ្ធោលោកឪពុកខ្ញុំហើយលោកឪពុកតាំងពីក្មេងរហូតទល់គ្នាចំណាស់នេះចិត្តដាច់ខ្យល់ទៅវិញឪពុកខំធ្វើសេចក្តីល្អដើរស្ដាប់ធម៌បំពេញសេចក្តីល្អជាមួយព្រះដ៏មានពភិរាល់ថ្ងៃ រឿងអីដែលលោកឪពុកទៀបនឹងស្លាប់លោកឪពុកបែរជាស្អប់ធေါ်ស្ខាត់ឲ្យប្រសង់ឈប់សូត្រធေါ်ទៅវិញលឺធေါ်មិនបានស្រែកឲ្យឈប់ទៅវិញតាមពិតអត់ដឹងគាត់ស្រែកជាមួយទេព្តាឯណោះទេប៉ិនកូនមានមើលឃើញឯណាទៅជាសោកស្ដាយទៅលោកឪពុកស្អប់ធေါ်ហើយលោកឯណាក៏មិនដឹងរឿងដែរណាញោមព្រោះព្រះអង្គខ្លះនៅជាបឋិជនមិនតាន់ជាព្រះអរហន្តឯណាមានដឹងឯណាចឹងអត់ដឹងលឺសូរតែស្រែកតែឈប់សិនឈប់សិននាំគ្នានិមន្តទៅវត្តវិញអស់ ដល់និមន្តទៅអស់ធម្មិកបាសកភ្ញាក់ដឹងខ្លួនឡើងរកមើលព្រះសង្ឃអត់ឃើញហើយបាត់សម្លេងធោះបើកភ្នែកឡើងរកមើលព្រះសង្ឃអត់ឃើញសួរកូនហើយចុះលោកនិមន្តតាអស់ហីចៅឯងឲ្យថាឈប់សិនលោកមន្តវត្តអស់ហើយថាអត់ទេកូនឲ្យប្រាប់ថាឈប់សិននេះ គឺស្រែកឲ្យទេពតាដែលយករត់មកទទួលពុកណាថាឈប់សិនចាំសិនខ្ញុំស្រាប់ពធសតបឋានសោតនេះឲ្យចប់សិនហើយមាននរណាគេជឿទេខ្ញុំជឿទេកូនកូននឹងគេជឿទេហើយយេ អត់មានអ្នកណាជឿទេញោមគាត់ថាគេគាត់កូនថាគាត់វិញទៀតណាញោមអត់មានអ្នកណាជឿញាតញោមមើលអត់មានអ្នកណាជឿគាត់យកកំរងការមួយឲ្យមកអធិដ្ឋានដោយសច្ចវិទ្យាអធិដ្ឋានដោយសច្ចវិរលឹកពុទ្ធរលឹកពធរលឹកប្រសងបើបនកុសលខ្ញុំមានមែនសូមឲ្យការនេះទៅប្រតិឋាននៅជើងរត់របស់ទេពតាចុះក្រន្តអធិដ្ឋានឡើងបោះការឡើងការហោះទៅត្រជើងរត់របស់គាត់បានបរិស័ទទាំងអស់កើតសេចក្តីជ្រះថ្លា ពេលហ្នឹងភិក្ខុនាំរឿងហ្នឹងមកទូព្រះ សម្មាសម្ពុទ្ធថាផន្តេភគវាបបិទ្ធព្រះអង្គនេះចម្រើនព្រះអង្គឲ្យព្រះអង្គធម្មិកបាសកធ្លាប់តែដើរស្ដាប់ពធតាមព្រះអង្គរាល់ថ្ងៃរឿយរឿយរឿងអីតែធម្មិកបាសកទៀតនឹងស្លាប់បែកជាស្អប់ពធទៅវិញព្រះអង្គព្រះសម្មាសម្ពុទ្ធបែកជាខត់ឲ្យឈប់សូត្រធម៌ទៅវិញមិនពេញចិត្តក្នុងធម៌ភិក្ខុខ្លះថាអញ្ចឹងព្រះសម្មាសម្ពុទ្ធធម្មនាលភិក្ខុមិនមែនទេព្រះអង្គលើកជាឧទាហរណ៍ជាគាថាឡើងថាអញ្ចេះ អិធមោតតិបេចមោតតិកតបញ្ញោភយថមោតតិសោមោតតិសោបមោតតិទិស្វាកម្មវិសុទ្ធិមត្តណោនេះលោកគ្រូលើកចុងក្រោយមួយម៉ាត់មិញនេះអិធមោតតិបេចមោតតិកតបញ្ញោភយថមោតតិសោមោតតិសោបមោតតិទិស្វាកម្មវិសុទ្ធិមត្តណោស្ដាប់បានទេបងហាស្ដាប់បានទេបានប៉ុណ្្នឹងថាម៉េចហ៎ again ម្ដងទៀត slow very slow អិធមោតតិ បេចមោទតិកតបញ្ញោភយថមោទតិសោមោអិធមោទតិបេចមោទតិកតបញ្ញោភយថមោទតិសោមោទតិសោប្រមោទតិពិស្វាកម្មវិសិទ្ធិមត្តណោបានទេបានណាបំដឹងគេថាយួននៅចិនទេនិយាយជាខេមរៈភាសាជាភាសាជាតិយើងវិញព្រះអង្គថាបុគ្គលដែលបានធ្វើបន្ទុកហើយបុគ្គលនោះ រមែងប្រេកអររីករាយពេញចិត្តជ្រះថ្លាក្នុងលោកទាំងពីរគឺត្រេកអររីករាយពេញចិត្តជ្រះថ្លាក្នុងលោកនេះផងត្រេកអររីករាយពេញចិត្តជ្រះថ្លាក្នុងលោកខាងមុខផងហាក់ដោយសារតែបានឃើញនៅសេចក្តីល្អដែលខ្លួនបានសន្សំហើយដោយសេចក្តីល្អបរិសុទ្ធនិយាយដោយខ្លីឲ្យងាយស្ដាប់ អ្នកដែលបានធ្វើបន់ទុកមករមែងត្រេកអររីករាយជ្រះថ្លាមានសេចក្តីសុខទាំងបច្ចុប្បន្ននេះផងហើយសុខទាំងអនាគតជាតិផងតន់ទេញោមឥឡូវនិយាយបែកនិយាយប៉ុណ្ណឹងចុះចង់និយាយផ្ដាំបន្តិចមុននឹងចប់ធរណាធរយើងស្រាប់ប៉ុណ្ណឹងបានហើយផ្ដាំថាថ្ងៃនេះថ្មានិងលោកគ្រូក្តីណាអាយដាមលោកជំទាវមានញោមទាវអង្គញាសេងសខុមញោមទាវវណ្ណលុយក្តី ដែលបកណាបកូចាតិកាព្រះអង្គមាសចន្ទាព្រះអង្គបង្កើត កម្មវិធីបើកវគ្គសិក្សាបង្កើតសាលានេះឡើងគ្រាន់តែលោកទូលថ្មថាលោកបងចង់បង្កើតសាលាភ្លាម អាត្មាពេញចិត្តត្រេកអររីករាយស្ទើរតែសឹងអត់លោកឯងសบายចិត្តលោកគ្រូព្រោះថាពុទ្ធសាសនាណាប្រសង់បើបួសហើយអត់រៀនញាតិញោមបើបួសហើយអត់រៀនទេគឺនៅមិនសក់ទេ តាមមួយឆ្នាំពីរឆ្នាំលឺធំបាសកជន់អីគ្រៀងគ្រឿងគ្រៀងគ្រូធម្មតាបថុជនណាញោមនេះដោយលោកគ្រូបញ្ជាក់អញ្ចឹងសោតៈនេះស្ដាប់សូរសំឡេងទៅព្រោះទៅសោមិនអបើមិនព្រោះទៅទោមនោះកើតឡើងថ្នាំងថ្នាក់អអន់សពន្ធចិត្តដូចជាទឹកនៅលើស្លឹកឈូកអញ្ចឹងអញ្ចឹងបើអត់បានរៀនទេនៅមិនសក់ទេបួសមិនបានយូរទេណាញាតញោមប៉ិនបើបានរៀនជាប់ជាពាក់នឹងរៀននៅក្នុងហើយដូចថ្មអី8ដល់10ភាសានៅក្នុងហើយរៀនទៅវាជាប់នឹងរៀនឃើញអត់ ជាប់នឹងរៀនកាន់តែរៀនកាន់តែជ្រះថ្លាណាញោមដូចនុនអញ្ចឹងបងព្រះញាតិញោមមើលព្រះយកទៅបំពោះថ្ងៃការណាញាតិញោមមើលក្មួយព្រះបួសថ្ងៃការរបស់ញាតិញោមសួរនុនទៅថ្ងៃការសោតមុនហើយព្រះអង្គចុះមកក្រោមវិញឲ្យនុនកាន់បាត កាន់បាតចុះមកក្រោមព្រះអង្គសួរនុនចង់បួសទេអត់ហ៊ានប្រកែកនឹងព្រះថាបួសដំបងគ្រាន់តែថាបួសបួសសិនទេបិណ្ឌមានតែជ្រះថ្លាឯណាញាតិញោម នៅតែនឹកជាអ្នកបតៈកល្យាណីនោះសឹងមិនលក់ឆាន់មិនបានចេះតែស្គមទៅស្គមទៅលោកអើយជាអ្នកបតៈកល្យាណីអូនឯអូនថ្ងៃការបងមិនបានថ្នាក់ថ្នមអូន ក្រាន់តែថ្ងៃការបងមកបួសចោលអូនតើអូនសុខទុក្ខយ៉ាងណាអូនឯអូនដៃអូនក៏វាល្អជើងអូនក៏វាល្អសាច់អូនក៏វាល្អកអូនក៏វាម៉ត់តាគៀអូនក៏វាហំមាត់អូនក៏វាល្អតែរឿង ល្អគ្រប់សពបែបយ៉ាងលោកកថាវាចាប់ផ្ដើមមានណាណាអវិជ្ជាបាំងមុខលោភៈតណ្ហានេះគឺសេចក្តីប្រាថ្នានេះឆន្ទរាគៈស្រឡាញ់ពេញចិត្តអត្តាចំពោះតួខ្លួនត្រេកអររីករាយពេញចិត្តនឹងរូបនឹងវែងនឹងរូបនឹងញាតិញោមព្រោះគ្មាន ពីណាស្អាតដល់នាងជាអ្នកតកល្យាណីតែនៅក្នុងកលែងខ្លះគេអានជនបទកល្យាណីគ្មានពីណាស្អាតដល់នាងជាអ្នកតកល្យាណីព្រះអង្គបើមិនរអបាយអត់កើត ដូចថ្ងៃហ្នឹងអញ្ចឹងបើមិនបើកសាលាឲ្យលោករៀនអត់កើតទេអញ្ចឹងព្រះអង្គត្រូវរកបាយថ្ងៃមួយសួរនុននុនចង់ឃើញស្រីសួរទេគ្រាន់តែលឺសូរតែស្រីសួរថាចង់ព្រះអង្គចង់ចង់ឃើញអញ្ចឹងនុនស្វីបាទមកព្រះអង្គក្រងជីវរជាប្រិមណ្ឌលហោះវឹងសំដែងបរិហាឡើងទៅឋានសួគ៌ទៅដល់ឋានសួគ៌ព្រះអង្គនិមិត្តស្វាកតុយស្វៀនមួយញាតិញោមនៅអង្គុយមុខខ្លោងទ្វារចូលវិមានរបស់ទេពតិតានិមិត្តស្វាកតុយគ្វៀនមួយ ទៅជាទេពតិតាឲ្យសួរនុន ននណាទេពធីតាមួយនេះមិនដែរននស្អាតទេបើប្រៀបមួយនាងជាអ្នកតកល្យាណីមិនដែរព្រះអង្គចាំមើលប្រក់ប្រោះយើងតាតាយើងស្មោះជាមួយយាយប៉ុណ្ណាណាញោមណាគ្រាន់តែព្រះអង្គសួរតែមិនដែរនននាងនេះស្អាតទេទេពធីតានឹងល្អទេផ្លិច នាងជាអ្នកតកល្យាណីដែលខ្លួនសរសើរតែស្អាតគ្មានពីណាស្អាតដល់ដូចនោះញាតិញោមស្រាប់តែថាអូយព្រះអង្គឲ្យស្រីសួរឲ្យកូនស្អាតអីស្អាតយ៉ាងនេះព្រះអង្គអូយព្រះអង្គ នេះជាអ្នកបតិកល្យាននៃខ្ញុំកណាមបានស្មើកញ្ចក់ជើងនាងនោះទេញោមញោមអានេះតាតាគាត់ស្មោះជាមួយយាយប៉ុណ្ណាណាញោមណាពីមុខស្មោះប៉ុណ្ណានៅខាងក្រោយឃើញគេវាស្មោះប៉ុណ្ណាទៀតបានព្រះអង្គតណែនុននាងនោះមិនទេពទេតាណានុនគាត់តែស្វាមួយតែមេស្វាមួយតែហីព្រះអង្គគាត់តែមេស្វាស៊ូវាស្អាតប៉ុណ្ណឹងចុះទៅមកស្រីស៊ូស្អាតប៉ុណ្ណាដល់តែទៅឃើញស្រីស៊ូយាយតែពិសាទមែន ហើយព្រះអង្គសួរតនន់ចង់មកកើតជាមួយនាងនាងអស់ហ្នឹងទេណែព្រះអង្គរបាយឃើញទេខ្ញុំនន់ចង់មកកើតជាមួយនាងនាងហ្នឹងទេតែចង់ព្រះអង្គចង់អើបើចង់ទៅវិញនន់ត្រូវប្រឹងរៀនធម៌ដល់តបានរៀនធម៌បដិបត្តិពលត្រូវមាននឹកឃើញអាហ្នឹងទៀតឯណាអត់ណាស់ញាតញោមជ្រះថ្លាត្រេកអររីករាយក្នុងធម៌ពេញចិត្តក្នុងធម៌ដោយលោកគ្រូអីសិតនៅមួយជីវិតមួយជីវិតអត់ទាំងចឹងអាញាតញោមមើលញោមញោមអត់អី ហើយមិនស្រោចដោយសារជ្រះថ្លាក្នុងធររីករាយក្នុងធរបានបដិបត្តិសិក្សាស្វាតជីវធរជ្រះថ្លាញាតញោមមើលដូចនុនអញ្ចឹងព្រះអង្គហោបាយបានសិក្សាធរត្រេកអររីករាយជ្រះថ្លាលែងនឹកឃើញរឿងនឹងបានសម្រេចជាពធចន់ពុះបងវ៉ែមួយថ្ងៃនេះវិញមកចង់ផ្ដាំញាតញោមថាត្រូវថែរក្សាតម្លៃវត្តអារាមត្រូវថែរក្សាតម្លៃរបស់ព្រះសង្ឃ ហើយប្រគុណម្ចាស់បានបង្កើតសាលានៅកន្លែងនេះទោះជាសាលាបឋមភូមិក៏ដោយបឋមក៏ដោយបឋមភូមិក៏ដោយมันមានទុតិយភូមិក៏ដោយត្រឹមបឋមចុះក៏ញោមត្រូវតែថែរក្សាសាលានេះឲ្យបានគង់វង្សអស់ពីព្រះអង្គទៅក៏ត្រូវថែរក្សាសាលានឹងដើម្បីឲ្យប្រសងក្រោយក្រោយលោកបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ណាញាតិញោម ហើយរបៀបនៃការថែរក្សាគឺអាស្រ័យលើញាតិញោមពុទ្ធបរិស័ទមានធម៌សាមគ្គីគ្នា សាមគ្គីសាមគ្គីណੰងតបោសខោការសាមគ្គីគ្នារួបរមគ្នារមែងដំមកនៅសេចក្តីចម្រើនផងរមែងនាំមកនៅសុខសុភមង្គលផងអញ្ចឹងត្រូវតែសាមគ្គីគ្នាមើលទៅវត្តខ្វះខាតអីលោកសិក្សារៀនសូត្រនឹងត្រូវការអីលោកឈឺយប់មកយប់លោកឈឺថ្ងៃមកថ្ងៃលោកអាពាតយប់មកយប់អាពាតថ្ងៃមកថ្ងៃលោកខ្វះចង្ហាន់បបួលគ្នាគ្នារួបរวมគ្នាយកចង្ហាន់មកប្រគេនលោកអានឹងបានអាចរក្សា សាលានឹងបានអាចរក្សាលោកឲ្យនៅគង់វង្សបានតន់ទេញោមញោមបែបហេវបាយមែនតើឆ្លើយលែងចង់លឺទៅហើយចឹងត្រូវតែញាតញោមរួបរวมគ្នាណាថែរក្សាសាលាយើងអាត្មាគ្រាន់តែលឺលោកបង្កើតសាលាអាត្មាសប្បាយចិត្តជាមួយញោមទាវអង្គញាសេងសខុមញោមទាវវ៉ាន់លុយលោកតអូនតអត់មានអីជីប្រសងជីទៅបិណ្ឌបាតអត់មានអីជីទៅរៀនទៅបិណ្ឌបាតតាមភូមិតាមអី ញោមទាវអញ្ញាសីសខុមនិងញោមទាវវ៉ាន់លុយថ្មចូលរួមជាមួយដែរហ្នឹងថ្មចូលតែ200ទេព្រោះបច្ច័យវាមិនដឹងទៅរយណាចូល200ជាមួយញោមទាវអញ្ញាសីសខុមមួយញោមទាវវ៉ាន់លុយទិញកង់3មួយប្រគេនលោកសម្រាប់ជិះទៀតប៉ិនកលេចរមើលកង់3ដូចអត់ឃើញសោះនឹងຕົកទៀតណាអើណោះហ្នឹងហើយហ្នឹងហើយណោះកង់3ថ្មីចាស់ញាតញោមប៉ុន្តែកុំជិះដូចក្មេង2015យើងឥឡូវអត់ទេកង់ត120ដាក់ត្រឹម60បានហើយណា560 550ចុះ ហើយតែងក្រែប្រគេនលោក8ទៀតញាតិញោមញោមទៀងញាសេងសខុមរួមមួយញោមទៀងញាសេងសខុមតែងក្រែសង្ឃលោក8ប្រគេនប្រគូចាតិកាសម្រាប់ប្រសងសង្ឃទៀតហើយនឹងមកមានសម្ភារៈសិក្សាមួយចំនួននឹងប្រគេនប្រសងឥឡូវនេះតិចទៀតណាញាតិញោមសម្ភារៈសិក្សាសម្រាប់ប្រសងមានបិចមានសភៅមានរបស់របរក្នុងហ្នឹងនឹងអាត្មាសบายចិត្តចូលចិត្តបដោះធនធានមនុស្សព្រោះអាត្មាភាកច្រើនមិនសូវនិយាយទេបរមត្តធម៌ទុកសម្រាប់លោកគ្រូចុះឱកាសលោកគ្រូ ថ្មចូលចិត្តបដោះតែក្មេងៗចំនួនក្រោយឲ្យឲ្យតម្លៃទៅលើការអប់រំ មានការអប់រំទើបមានចំណេះមានចំណេះដឹងប្អូននឹងសម្រេចជោគជ័យគ្រប់ជោគជ័យដែលប្អូនចង់បានគ្រប់អ្វីដែលប្អូនចង់បានចឹងសំខាន់បំផុតឫសគល់គឺប្អូនត្រូវទទួលការអប់រំត្រូវឲ្យតម្លៃលើការអប់រំញោមញាតពុទ្ធបរិស័ទដូចគ្នាចឹងដែរហើយវត្តអារាមនេះណាញោមអាត្មាកើតមិនតាន់មែនតែសម័យញោមប្រុសរបស់ខ្ញុំអាត្មាសម័យញាតញោមពុទ្ធបរិស័ទ រាល់ចំណេះដឹងទាំងអស់គឺសុទ្ធសឹងតែចេញពីវត្តអារាមមែនមែនតាកូនប្រុសត្រូវតែទៅរៀននៅវត្តអារាមទាំងប្រុសទាំងស្ត្រី ទៅរៀនប្រសង់នឹងហើយជាគ្រូជាអ្នកបង្ហាត់បង្រៀនរាល់ចំណេះដឹងទាំងអស់គឺសុទ្ធសឹងតែចេញពីវត្តអារាមបើចេញ ពីវត្តអារាមចឹងយោមត្រូវឲ្យតម្លៃ ទៅលើវត្តអារាមឲ្យតម្លៃទៅលើព្រះសង្ឃគោរពចំពោះវត្តអារាមគោរពចំពោះព្រះសង្ឃប្រតិបត្តិចំពោះព្រះសង្ឃ ណាឥឡូវនេះក្នុងវត្តអាត្មាឃើញដូចចង់អស់សេចក្តីគោរពហើយចូលក្នុងវត្តអាមួកក៏មិនចង់ដោះម៉ូតូវិញបោកលន់លោកសង់សឹងដំបានទៅទៀតនោះណាញាតិញោមវាពិបាកអានឹងយើងមិនឈ្មោះថាបរិស័ទល្អទេយើងមិនបានថែរក្សាទំនៀមទម្លាប់វ័យប្របីនៃវប្បធម៌ទេហើយវត្តនេះ ទាំងប្របីនៃទំនៀមទម្លាប់អរិយធម៌វប្បធម៌សជីវធម៌គុណធម៌មនុស្សធម៌ រហូតអសរសាស្ត្រភាសារាល់ចំណេះដឹងទាំងអស់អ្វីអ្វីគ្រប់សពបែបយ៉ាងគឺចេញពីវត្តអារាមចេញពីប្រសង់នឹងហើយចឹងញោមត្រូវថែរក្សាប្រសង់ថែរក្សាវត្តអារាមឲ្យបានគង់វង្សគ្រប់គ្នាកាលបើញោមថែរក្សាប្រសងគង់វងបណ្ដោះធនធានប្រសងឲ្យលោកមានចំណេះចេះដឹងបង្កើតសាលាដោយលោកម្ចាស់ថ្ងៃនេះត្រត្រង់សាលាឲ្យនៅឋិតថេរជេរកាលប្រសងលោកមានចំណេះដឹងកាលណាមានចំណេះដឹងលោកអាចដឹកនាំញាតិញោមកាលណាដឹកនាំញាតិញោមញាតិញោមមិនសូវយល់ខុស មានមច្ឆាទិដ្ឋិទៅជឿលើអ្វីដតីក្រៅអំពីផ្លូវត្រូវមួយគត់គឺមេគាដល់ប្រសើរទាំងអត្ថាំងគឺកមៈទាំង8ឬអរិយមគ្គគាទាំង8នេះជាផ្លូវអត់ដើរទៅផ្លូវណាក្រៅអំពីផ្លូវទាំង8នេះនៅពេលដែលញោមមាន បញ្ញាជាសមាទិដ្ឋិយល់ឃើញត្រូវណាញាតិញោមសូមអនុមោទនាតែកាលណាមានបញ្ញាហើយយល់ឃើញត្រូវហើយអត់ដើរផ្លូវខុសទេរាល់ថ្ងៃនេះឃើញញាតិញោមដើរផ្លូវខុសច្រើនណាស់ដោយពាក្យលោកអ្នកប្រាជ្ញលោកពោលថាអញ្ចឹង សាសនាផ្សេងផ្សេងមានច្រើនអនេកកាលពីស្រុកលើងឡើងសម្បល់ខ្មៅញោមចាំស្ដាប់មើលណាតើត្រូវញាតញោមរងថ្ងៃអត់កាលពីស្រុកយើងឡើងសម្បល់ខ្មៅប្រាជ្ញខ្លាយជាក្លៅដំបៅសង្គមសាសនារលត់ជាតិប្រោរលំរិះរងទុកធំស្លាប់អស់រាប់លានឥឡូវស្រុកព្រះវិលាសធរអាព្រះពុទ្ធសាសនាស្ទើរតែរកគ្មានកិលេសរំពាត់កំសត់ស្រេកឃ្លានព្រះជីរយលានគ្មានធរវិន័យ សាសនាផ្សេងផ្សេងមានច្រើនអណេកគោរពពស់វែកគោរពសត្វព្រៃងូតទឹកលៀងបាបឲ្យជ្រះចង្រៃអាំងភ្លើងហាលថ្ងៃឲ្យស្ងួតកិលេសព្រះម៉ែទេវីរៀបគ្រប់កន្លែងគោរពកោតក្រែងជាងព្រះពិសេសរៀបចំពិធីអត់ហ៊ានព្រះប្រហែសកូនចៅចាំចេះតពីម៉ែឪអាជែលក៏បួសស្រាតអាក្រាតអត់ខ្មាស់គេគោរពណាស់រហូតឥឡូវតើធរវិន័យលៃដូចម្ដេចទៅរឿងរ៉ាវអាស្រូវចោតជាបន្តត្រង់ដែលថាឥឡូវនេះពុទ្ធសាសនាស្ទើរតែរកគ្មានទេញាតិញោមហើយធរចេះណាញាតិញោម សំដែងផលកើតតែកិលេសវាមានពេញខ្លួនកិលេសគឺមិនមែនមាននិយាយថាប្រសងគ្រប់ព្រះអង្គមានអត់មានកិលេសទេអត់ទេបថុជនដូចគ្នាក្រណមួយកល្យាណបថុជន មួយហីណភេទមួយអធម្មភេទមួយកល្យាណបថុជនមួយណាមួយកល្យាណវត្ថុជនមួយហីណភេទមួយអធម្មភេទវាខុសគ្នាត្រង់សន្លប់ជាអធម្មភេទ ណាញាតញោមប្រសង កល្យានបតជនញាតញោមអន្តបតជន វាខុសគ្នាត្រង់ដែលមួយឧត្តមភេទមួយហើយនៅភេទប៉ុណ្ណឹងតែនិយាយពីកិលេសវាមិនតាន់អស់ដូចគ្នាក្រំតែលោកស្រាលស្ដើងលោកចេះហាត់ពុតលត់ដំអប់រំទូមានកាយវិចាររបស់លោកមានរបៀបរៀបរយមួយទៀតញាតញោមរាល់ថ្ងៃនេះនៅវត្តមាត់សោតពុទ្ធធាំងសរណង្គេឆាមិបើយើងអត់បញ្ញាណាចាំមើលយ៉ាងម៉េចស្វែងរកទីពឹងយ៉ាងម៉េចនៅវត្តពុទ្ធធាំងសរណង្គេឆាមិ នៅមុខលោកគ្រូពុទ្ធាំងសរណង្កេឆាមិធម្មាំងសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិដល់តកូនឈឺធ្ងន់ដល់តែមានបញ្ហាបាយសីសរណង្កេឆាមិខ្សែចកេះសរណង្កេឆាមិខ្ទមអ្នកតាសរណង្កេឆាមិឃើញហើយញោមញោមបោកក្អមសរណង្កេឆាមិអានឹងមកពីយើងវាមិនយល់ព្រោះវាមិនយល់ តែបើបានស្ដាប់ធម៌ដែលយកចិត្តទុកដាក់ហើយកើតបញ្ញា រមែងមិនមានមិច្ឆាទិដ្ឋិគឺ ការយល់ឃើញខុសតទៅទៀតទេ ណាញាតិញោមសូមអនុមោទនាបុណ្យសូមបកុលពរៈនេះទៅលោកគ្រូវិញរៀងវែងតិចគ្រូជាស្រ័យបងណាសាធុសាធុអរគុណគុណចាស់បានណាយពេលវេលាដើម្បីបានសម្ដែងពធជាវាសពគ្រប់ទូទៅ បណ្ណាដល់ពុទ្ធបរិស័ទផងបងប្អូនកូនចៅសិស្សានុសិស្សទាំងអស់បណ្ណាទាំងសំលេងគុណចាស់ក៏ពិរោះស្ដាប់ច្បាស់ហើយអត់មានស្អកស្អាក្រហែមអីម្ដងសោះប៉ុន្តែព្រោះតែដូច្នេះបានជាពុទ្ធបរិស័ទនិយមជ្រះថ្លារតនីគុណចាស់ទៅគ្រប់ ទីកន្លែងចឹងហើយគុណចាស់ក៏បានឱកាសបំពេញទៅតាមអវាទរបស់ព្រះអង្គដែលសម្ដែងនៅក្នុងមហាគោបាលសោតដែលពងវេរគោឆ្លាតឆ្លៀសដែលបន្តបន្តពីស្គាល់រូបគោស្គាល់លក្ខណៈស្គាល់ពងរុយបិទដំបៅតទៅគឺមានការបំពួកភ្នក់ ណាធូមាំងកត្តាហ្នឹងគឺគុណចាស់នឹងឯងចឹងដែលសំដែងនៅពធព្រោះណាដែលធ្វើឲ្យពុទ្ធបរិស័ទអ្នកស្ដាប់នឹងឯងដែលជាអ្នកស្គាល់នៅកំពង់ព្រោះណាជាអ្នកដែលបានដឹងនៅកំពង់ទឹកហ្នឹងតថាងជានេតិនឹងហើយក៏បានក្រេបជញ្ជក់យកនៅរសនៃពធ តៃតាំងជានេតិនឹងណាបានដូចជាកងវេលគោអញ្ចឹងដែលចេះថែរសាគោពួកភ្នក់ទៅស្គាល់កំពង់ទឹកទៅដឹងទៅគោបានថឹកទឹកហើយនៅអញ្ចឹងទៅនឹងក៏បាននៅប្រយោជន៍អំពីគោនឹងឯងដោយបញ្ចគោរស់ទៅណាមានទឹកដោះស្រស់ជាដើមនឹង យ៉ាងណាការដែលប្រសង់ចឹងបានសម្ដែងនៅពធัวហ្នឹងគឺជាការបំពួកភ្នក់នឹងឯងក្នុងការថែរក្សាប្រសាសនាចាត់បងនៅដែលហៅថាសត្វដូចជាមូសដូចជារបោមអីអីហ្នឹងគឺសភាពនៃអកុសលនិវរណៈក្តីល្ងងការដែលមិនចេះមិនដឹងអីទាំងអស់ហ្នឹង ហើយក៏បានធ្វើឲ្យស័កព្រះមចារីមានការចម្រើនឡើង នៅ ក្នុងទីវត្តដូចគុណចាស់បានបញ្ជាក់អញ្ចឹងមានការសិក្សារៀនសូត្រនឹងល្អណាស់ទោះជាមានប្រសង់ច្រើនអង្គទៅក៏ញាតិញោមជ្រះថ្លា បានជើញមកពីក្នុងស្រុកក្រៅស្រុកពិរេជធានីអីអីហ្នឹងមិនមិនខ្វះចង្ហាន់ទេចឹងហ្នឹងឯងភ័យ អង្គ30អង្គ50អង្គក៏មិនខ្វះចង្ហាន់ដោយសារអីដោយសារថាសេចក្តីជ្រះថ្លាកើតមានដល់ពុទ្ធបរិស័ទពីទីឆ្ងាយទីជិតហើយបើត្រូវខ្វះចង្ហាន់វិញតែពី3អង្គក៏ខ្វះដែរប៉ុន្តែនឹងឯងដូច្នេះគឺ ការសិក្សារៀនសូត្រល្អណាស់គុណចាស់ក៏បានបញ្ជាក់ដោយសពគ្រប់ហើយអញ្ចឹង ឱកាសពេលវេលាក៏សំគួរក៏ណាបានត្រេកអរនឹងប្រធัวដែលគុណចាស់បានសម្ដែងពុទ្ធបរិស័ទ